បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលជាមួយនៅ account មួយទៀតអីអញ្ចឹងសម្រាប់ account ហ្នឹងតម្លៃត្រឹមតែ50ទេបងប្អូនណាផ្ដោតសំខាន់ទៅលើ skin cousin KOS បាទអញ្ចឹងយើងមើលទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលចង់ជួយលក់ឬចង់ទិញ account គឺអ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទនៅលើ ក្បាលអេក្រង់ផ្ទាល់នឹងក៏បានឬក៏នៅក្នុង description ក៏បាន បាទហើយបើអ្នកទាំងអស់គ្នាគ្រាន់តែចង់តាមដានទេអ្នកទាំងអស់គ្នាអាច subscribe channel YouTube របស់ខ្ញុំម្នាក់មួយធ្វើការ like page follow ដាក់ server ម្នាក់មួយផងអ្នកទាំងអស់គ្នាបាទចាខោនេះវាមកសំរុបអ្នកទាំងអស់គ្នាបាទមិនទៅធំណាស់ណាក៏មិនតូចណាស់ណាបាទអញ្ចឹងមាន skin អឺធម្មតាខ្លះខ្លះបាទនេះអូខេនេះគឺ avatar បានអញ្ចឹងអ្នកទាំងអស់គ្នាឃើញស្រាប់ហើយគឺ អញ្ចឹងតម្លៃ50បងប្អូនណាបើសិនជាបងប្អូនណាចង់បានអាចតាក់ទងខ្ញុំបានអូខេចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាមានអ្វីចង់មើលបន្ថែមទៀតអាចឆាតមកសួរខ្ញុំបន្ថែមទៀតបងប្អូនអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ